ក្រដាស់100រៀលត្រូវបានគេបោះបង់ចោលនៅគំនរសំរាមខណៈអ្នកលក់ដូរនៅកំពង់សោមភ័យច្រើនអត់យកទេសូម្បីតែអ្នកសុំទានយោងតាមគណនី Facebook មួយដែលមានឈ្មោះថាហេង បានធ្វើការបង្ហោះក្រដាស់ប្រាក់សន្លឹក100រៀលជាច្រើនដែលប្រជាពលរដ្ឋជាច្រើនយក ទៅបោះចោលនៅធុងសំរាមដោយបានលើកឡើងថា ទុកធ្វើໄວបើចាយគេមិនយកផងដោយនៅ ក្នុងនោះគណនីខាងលើបានសរសេររៀបរាប់ថា កំពង់សោម សែនក្លោចិត្តរូបិយប័ណ្ណខ្មែរក្រដាស់100រៀលគេយកមកចោលនៅចិត្តគំនរសម្រាមទល់មុខកន្លែងហាងសាឡនមិត្តភ័ក្ដិខ្ញុំប្រៀបដូចជាគ្មានតម្លៃទាល់តែសោះបញ្ជាក់នៅម្ដុំកន្លែងដែលខ្ញុំនៅគឺចំការស្ពៃសម្បូរជនជាតិឥណ្ឌូនេស៊ីម៉ាឡេស៊ីវៀតណាម និងចិនតែខ្ញុំមិនហ៊ានសន្និដ្ឋានថាជាខ្មែរឬក៏ជនជាតិណានោះទេដែលប្រព្រឹត្តទង្វើបែបនេះប៉ុន្មានថ្ងៃមុនខាងសាលាក្រុងបានចុះ អប់រំណែនាំអាជីវករមួយចំនួននៅផ្សារលើរួចមកហើយតាក់ទងទៅនឹងការមិនទទួលស្គាល់ក្រដាស់ប្រាក់ប្រភេទ100រៀលនេះក្រោយពីឃើញបរិះខាងលើបង្ហោះបែបនេះក៏មានបងប្អូនយើងជាច្រើនបានខមមិនលើកឡើងថាពិតណាស់បង អ្នកលក់ដូរមួយចំនួននៅក្នុងកំពង់សោមគឺគាត់មិនទទួលយកក្រដាស់ប្រាក់100រៀលនេះឡើយអ្នកខ្លះក៏បាននិយាយថាសូម្បីតែអ្នកសុំទានក៏មិនយកដែរក្រដាស់100នេះឃើញហើយហួសចិត្តតែម្ដង ចាថ្មីថ្មីនេះមានការផុសហើយក៏ share ពេញបណ្ដាញសង្គមតែម្ដងតាក់ទងជាមួយនឹងអាជីវករមួយចំនួនមិនទទួលយកក្រដាស់ប្រាក់100រៀលខ្មែរយើងប៉ុន្តែក៏ត្រូវបានសាលាក្រុងចុះអប់រំណែនាំហើយដែរដើម្បីឲ្យទទួលស្គាល់ប្រាក់ខ្មែរទោះក្រដាស់ប៉ុន្មានក៏ត្រូវតែទទួលដែរយោងតាមគណនីខាងលើនេះក៏បានបង្ហាញដែរថាអ្នកដែលចោលប្រាក់នេះមិនដឹងថាជាជនជាតិខ្មែរយើងឬក៏ជាជនជាតិបរទេសឡើយប៉ុន្តែយ៉ាងណាពិតជាស្ដាយខ្លាំងមែនទែន។ ចាអរគុណច្រើនប្រិមត្តទាំងអស់គ្នាតេតងនពរមាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា